តោះបើសិនជាយើងនិយាយអំពីការប្រកួតរបស់ជម្រើសជាតិកម្ពុជាយើងត្រូវលេង AFC U20 Champion បាទយើងឃើញថាសម្រាប់ U20 កម្ពុជារបស់យើងបានចាញ់បាទទៅលើលីបង់បាទក្នុងលទ្ធផល1ទល់នឹង0នៅក្នុងលទ្ធភាពនេះផងដែរប្រិមិត្តស៊ូថាតើទម្រង់លេងរបស់កម្ពុជាយើងយ៉ាងណាដែរបាទសម្រាប់ទម្រង់លេងរបស់កម្ពុជាយើងខ្ញុំមើលឃើញថាមានភាពល្អប្រសើរនោះក៏ខ្លះមានភាព មិនសូវល្អប្រសើរខ្លះបាទចាំតិចប្រិមិត្ត បាទដោយសារតែខ្ញុំ error បាទចាំតិចចាំតិចបាទ error Facebook បាទបាត់បាត់បាទបាទចាំតិចបីមែនបាទសម្រាប់ការប្រកួតនេះបាទបើសិនជាយើងនិយាយអំពីបាទទម្រង់លេងរបស់កម្ពុជាយើងខ្ញុំអាចនិយាយបានថាมันល្អពេកហើយក៏มันអន់ពេកមានកំហុសមួយចំនួនបាទដែលកំហុសទាំងអស់នោះ គឺអាចនិយាយបានថាមកពីការដែលគាត់ មិនទាន់សហការគ្នាបានល្អបាទសម្រាប់កម្ពុជារបស់យើងស្ថិតនៅក្នុងក្រុម I បាទដែលមានលីបង់បាទតាជីគីស្ថានបាទមិនមែនយូបេគីស្ថានទេតាគីជីស្ថានបាទហើយបើសិនជាយើងនិយាយវិញកម្ពុជាយើងជំរឿជាតិរបស់យើងត្រូវធ្វើដំណើរទៅឆ្ងាយមែនតើប្រិមិត្តបើសិនយើងបើសិនជាយើងនិយាយអំពីការធ្វើដំណើរដូចជាច្រើនម៉ោងមែនទេបាទច្រើនម៉ោងណាស់បាទនេះទៅតាមយោងតាមសហព័ន្ធដែលបង្ហោះមកបាទធ្វើដំណើរច្រើនណាស់បាទច្រើនម៉ោងណាស់តម្រាំតែទៅដល់ប្រទេស បាទតាជីគីស្ថាននេះបាទបាទដូចជាធ្វើដំណើរច្រើនតង់ទៅដល់កូរ៉េផងអីផងបាទតម្រាំបានទៅដល់ប្រទេសគាត់បាទហើយមានសិង្ហបុរីហើយនិងកម្ពុជារបស់យើងយើងឃើញថាការប្រកួតសម្រាប់ក្រុម I នេះឃើញថាកម្ពុជាយើង គឺជាក្រុមដែលត្រូវលេងដំបូងគេបាទដែលត្រូវប៉ះជាមួយនឹងលីបង់សម្រាប់បើការប្រកួត នេះខ្ញុំបានមើលឃើញថាសម្រាប់កម្ពុជាយើងគឺមានភាពល្អប្រសើរច្រើនបាទប៉ុន្តែអ្វីដែលខ្ញុំបានលើកឡើងពីមុនមកសម្រាប់ជំរឿជាតិកម្ពុជាយើងគឺនៅមិនទាន់ស្វែងរក បាទគេហៅថាស្មាត់ឬក៏ striker បាននៅឡើយទេយើងអត់ទាន់មាន striker នេះគឺជាចំណុចមួយដែលជាចំណោទបញ្ហារបស់យើងប្រសិនបើយើងមាន striker មួយបាទដូចជាសម័យកាលរបស់ចាន់វឌ្ឍនាការអញ្ចឹងបាទអញ្ចឹងប្រសិនបើយើង មានមួយឬក៏មានពីរវាកាន់តែល្អប្រសើរបាទអញ្ចឹងយើងអត់ទាន់មានទេវាគឺជាចំណុចដែលសំខាន់នៅក្នុងការរកគ្រាប់បាល់បើសិនជាយើងនិយាយពីតំបន់ការពាររបស់យើង នៅមិនទាន់មានភាពមាំទាំទេតែបើយើងនិយាយភាព ដើម្បីដែលល្អសម្រាប់ជំរឿជាតិអ៊ុយ20របស់យើងបែលេងមុននេះខ្ញុំនិយាយថាសម្រាប់តំបន់បំរើរបស់យើងគឺមានភាពល្អប្រសើរបាទបំរើយើងមានភាពល្អប្រសើរសម្រាប់ការប្រកួតនេះខ្ញុំឃើញថាសម្រាប់ទម្រង់លេងរបស់កម្ពុជាយើងគឺព្យាយាមលេងបាល់វែងបាទយើងលេងព្យាបាលព្យាយាមលេងបាល់វែងសម្រាប់កាយសម្បទារវាងក្រុមអ៊ុយ20កម្ពុជារបស់យើងជាមួយនឹងអ៊ុយ20របស់លីបង់ខ្ញុំមើលឃើញថាសម្រាប់បាទខាងគេគឺមានកម្ពស់ខ្ពស់ជាងយើងគូសំបើសិនជាយើងនិយាយទៅគឺមានស្មើគ្នាមានគេខ្ពស់ជាង បាទអញ្ចឹងណាបាទបើសិនជាយើងនិយាយទៅគឺគេរៀងល្អជាងយើងតិចសម្រាប់កាយសម្បទាបាទហើយសម្រាប់ការលេងបាល់វែងព្រាយយុទ្ធប្រិមិត្តដឹងស្រាប់ហើយថា វាទៀមទាអ្វីខ្លះបាទបាល់វែងទៀមទាអ្នកបោះបាល់នឹងគឺត្រូវបោះឲ្យចំទីតាំងទី1ទី2អ្នកដែលទទួលបាល់នោះគឺត្រូវទប់បាល់ឲ្យបានល្អបំផុតតាមអាចធ្វើទៅបានបាទទី3រឿងអ្នកដែលបោះបាល់ជាមួយនឹងអ្នកទទួលបាល់ គឺត្រូវមានភាពយល់ចិត្តគ្នា ខ្លាំងមែនតើបាទខ្ញុំឃើញថាកម្ពុជាយើងព្យាយាមលេងបាល់វែងប៉ុន្តែ យើងមិនបានយល់ចិត្តគ្នាទេការដែលបញ្ជូនបាល់វែងទៅភាកច្រើនបាទភាកច្រើនតែម្ដងយើងចូលចិត្តលេងបាល់វែងប៉ុន្តែភាកច្រើនគឺมันបានប៉ះជាមួយនឹងអ្នកចាំទទួលបាល់ទេគឺត្រូវប៉ះជាមួយនឹងខ្សែការពារឬក៏ខាងកីឡាកររបស់លីបង់ចំណុចនេះ បាទដែលជាចំណុចចំណោទបញ្ហាដែរ បាទអញ្ចឹងបើសិនជាយើងលេងបាល់វែងបានលូត្រាតែអ្នកបោះបាល់នេះគឺមានភាពបាទល្អប្រសើរដែរបាទអ្នករត់ក៏ចាំតែរត់អីប៉ុន្តែការបោះបាល់របស់យើងត្រូវបោះឲ្យមានបាទចំទីតាំងបែបបានល្អបាទហើយការបញ្ជូននោះគឺត្រូវឲ្យមានភាពឆ្លាតវៃការដាក់ម៉ូគ្នានៅលើទីលានបាទអញ្ចឹងការដាក់ម៉ូឬយើងនិយាយថាការយល់ចិត្តគ្នាបាទពេលខ្លះបោះទៅអត់ទាំងមានមនុស្សហ្នឹងក៏យើងបោះទៅដែរតែខ្ញុំសូមសរសើរ បាទសូមសរសើរជាមួយនឹងកីឡាកររបស់យើងទី1គឺភាពមើងម៉ាត់បាទយើងមានភាពមើងម៉ាត់មិនភ័យខ្លាចបាទมันមានអារម្មណ៍រវើរវាយឬក៏អាចនិយាយបានថាអារម្មណ៍មួយដែលយើងអឺគេថាភ័យបាទយើងអត់មានអារម្មណ៍នៅនឹងទេ គឺយើងមានអារម្មណ៍រឹងមាំល្អការលេងរបស់យើង គឺស្វាហាប់នៅលើទីលាន ការបញ្ជូនបាល់របស់យើង គឺមានភាពល្អប្រសើរខ្លះហើយខ្លះទៀតហ្នឹងក៏បាទបោះទៅ គឺខុសបច្ចេកទេសការទប់បាល់របស់យើងខ្ញុំសូមផ្ដល់បន្ទុកឲ្យល្អ កម្ពុជារបស់យើងនៅថ្ងៃនេះសម្រាប់អ៊ុយ20ការទប់បាល់របស់យើងគឺមានភាពល្អប្រសើរច្រើនមែនទែនបាទការទប់បាល់ហើយការទប់បាល់នេះខ្ញុំជម្រាបជូនប្រិយមិត្តចឹងការទប់បាល់គឺជាបាល់ដែលចំណេញបាទប្រសិនបើបាល់គេបោះមកគ្នាយើងបោះមកយើងទប់ផុតពីជើងតែ1ម៉ែត្រទៅ2ម៉ែត្រហើយបាល់នោះគឺលែងមានប្រសិទ្ធភាពហើយគេងាយនឹងដណ្ដើមយើងណាប្រិយមិត្តយើងក៏លេខទៅមើលកីឡាកររបស់បរទេសឬក៏កីឡាកររបស់ព្រីមលីកទៅចោះបាទមិនបាច់និយាយដល់បាយឺនអាមេរិករៀលម៉ាឌ្រីតទេបាទ ការទប់បាល់របស់គេគឺជាប់មែនតើបាទបោះពីចម្ងាយបើយើងចង់លេងបាល់វែងការទប់បាល់គឺត្រូវឲ្យមានភាពមាំទាំមែនតើខ្ញុំសង្កេតឃើញថាកម្ពុជារបស់យើងសម្រាប់អ៊ុយ20នេះគឺការទប់បាល់របស់គាត់ល្អបាទការទប់បាល់របស់គាត់ល្អប៉ុន្តែ ចំណោទបញ្ហាគឺស្ថិតនៅក្នុងកីឡាបញ្ជូនការបញ្ជូនបាល់របស់យើងហាក់បីដូចជា បាទมันមានប្រសិទ្ធភាព បាទมันមានប្រសិទ្ធភាព ការបោះបាល់ផ្ដាច់ឬស្រូបាទយើងក៏នៅតែមិនមានការប្រសិទ្ធភាពនៅក្នុងការបោះបាល់ផ្ដាច់ឬក៏ស្រូបានល្អ បាទអញ្ចឹងចំណុចដែលល្អរបស់យើងនៅក្នុងថ្ងៃនេះត្បិតតែការចាញ់ប៉ុន្តែចំណុចល្អរបស់យើងគឺការទប់បាល់ការទប់បាល់របស់យើងខ្ញុំសូមផ្ដល់បន្ទុកមួយដែលល្អសម្រាប់យើង ហើយសម្រាប់ ការបញ្ជូនបាល់របស់យើង គឺនៅមានបាទភាពបាទគេថាអវិជ្ជមានច្រើនបាទយើងនិយាយថាខូចច្រើនអញ្ចឹងទៅ បាទអញ្ចឹងសម្រាប់បំបានប្រយុទ្ធសម្រាប់របបប្រយុទ្ធរបស់កម្ពុជាយើងនៅមិនទាន់ធ្វើបានល្អទេ ទី1គឺយើងមិនទាន់យល់ចិត្តគ្នាបាទ មិនដឹងថាតើស្លាបគួរតែបោះចូល ឬគួរគួរតែញាក់ចូលដោយសារហេតុអីក៏ព្រោះតែយើងមិនទាន់ស្វែងរក striker មួយដែលល្អបាទខ្សែប្រយុទ្ធស្មាត់មួយដែលខ្លាំងយើងនៅបាទអញ្ចឹងវាជាចំណុចនេះគឺទៀមទាឲ្យតំបន់បំរើ ប្រយុទ្ធយើងគឺត្រូវមានភាពច្បាស់និងមានភាពវាងវាងវៃបាទអញ្ចឹងសម្រាប់តំបន់បំរើរបស់យើងល្អប្រសើរ បាទយើងចេះបំរើយើងចេះចោះជួយបិទនៅក្នុងតំបន់ការពារហើយសម្រាប់តំបន់ការពាររបស់យើងគឺធ្វើបានល្អច្រើន បាទមួយគ្រាប់បាទរបស់លីបងនេះអាចនិយាយបានថាជាបាចម្ងាយដែរបាទហើយបើសិនជាយើងនិយាយទៅ គឺអ្នកចាំទីយើង បាទអត់បានលូតដល់បាទហើយតែទោះបីជាណាងណាក៏ដោយបាទខ្ញុំសូមសរសើរសម្រាប់អ៊ុយ20របស់យើងលេងប៉ុណ្ណេះបាទប្រិយមិត្តបាទខ្ញុំសូមចិត្តថាប្រិយមិត្តតែងតែនិយាយថាហេតុអី បានពេលដែលយើងចាញ់យើងចូលចិត្តប្រើពាក្យថាដើម្បីបទពិសោធន៍បាទប្រសិនបើយើងគ្មានបទពិសោធន៍ក៏យើងមិនអាចអភិវឌ្ឍខ្លួនឯងបានដែរប្រសិនបើយើងមិនធ្លាប់ចាញ់ក៏យើងមិនធ្លាប់មានការឈឺចាប់ដែរសួរថាតើអ្នកណាមិនធ្លាប់ចាញ់បាទអ្នកណាក៏ធ្លាប់ចាញ់ដែរបាទក្រុមប្រេស៊ីលក៏ធ្លាប់ចាញ់បាទអ៊ីតាលីក៏ធ្លាប់ចាញ់មែនយូក៏ធ្លាប់ចាញ់រៀលម៉ាឌ្រីតក៏ធ្លាប់ចាញ់បាសេឡូណាក៏ធ្លាប់ចាញ់ដែរគ្មានក្រុមណាលើពិភពលោកដែលមិនដែលចាញ់នោះទេបាទប៉ុន្តែការអភិវឌ្ឍបាល់ទាត់ប្រិមិត្តមនុស្ស បើសិនជាយើងនិយាយឲ្យសពគឺកើតចេញពីធនធានមនុស្សបាទអញ្ចឹងមិនថាអ៊ីតាលីមិនថាអេស្ប៉ាញមិនថាអាសង់ទីនទេគឺទៀមទាធរៈវេលានៃការស្វែងរកធនធានមនុស្សស្វែងរកកីឡាករបាទអញ្ចឹងវាមានពេលវេលាមាន ឆ្នាំរបស់វាដែលយើងមានកីឡាករល្អល្អមកតាមក្រោយបាទតួយ៉ាងដូចអ៊ីតាលី បច្ចុប្បន្នប្រិយមើលឃើញហើយអត់បានលេង World Cup ទៀតអញ្ចឹង អញ្ចឹងមានន័យថាសម្រាប់កីឡាកររបស់អ៊ីតាលីនៅពេលនេះមិនទាន់មានកីឡាករអ៊ីតាលីរូបណា ដែល ធ្វើបានល្អក៏ដូចជា ជាអេគីបឬក៏ជាក្រុមមួយដែលល្អសម្រាប់អ៊ីតាលីនោះទេបាទអញ្ចឹងខ្ញុំសូមឲ្យប្រិមិត្តថា យើងសម្រួមចិត្តបាទហើយយើងរង ចាំមើលជាមួយនឹងក្រុមកម្ពុជារបស់យើងទាំងអស់គ្នាហើយអ្វីដែលពិសេសបាទគឺយើងនៅតែបន្តគ្រប់គ្រងជាមួយជំរឿជាតិរបស់យើងបាទបើសិនជាប្រិមិត្តនិយាយថាចាញ់ខ្ញុំមើលតាមដាន ការប្រកួតរបស់កម្ពុជាយើងបាទនិយាយបាត់ទៅតាំងពីឆ្នាំ90មកដល់បច្ចុប្បន្នបាទ9ថា96បាទ96 98បាទខ្ញុំមើលបាទមិន90ទេ បាទ98បាទកំពុងតែបាទយើងមិនសូវជាមានព័ត៌មានអីច្រើនទេបាទកាលពីសម័យខ្ញុំបាទដល់ឆ្នាំ98បានចាប់ផ្ដើមយើងដឹង បាទតាមរយៈគេប្រកាសឬក៏អីចឹងទៅ បាទចូលរួម ទស្សនាមកដល់តាំងពី98មកដល់បច្ចុប្បន្ននេះសួរថាតើខ្ញុំបានមើលកម្ពុជាយើងឈ្នះ ច្រើនឬក៏មើលឃើញចាញ់ច្រើនហើយប្រិយមិត្តខ្លះទើបតែបានមើលក្នុងអំឡុងឆ្នាំ2000ជាងនេះទេ បាទអញ្ចឹងខ្ញុំមើលកម្ពុជារបស់យើងចាញ់មុនប្រិយមិត្តមើលទៀតបាទយើងធ្លាប់ចាញ់គេច្រើន បាទតែមកដល់បច្ចុប្បន្នសម្រាប់ការចាញ់របស់យើងក៏នៅតែបន្តចាញ់ តែអ្វីដែលយើងត្រូវ ដឹងអ្វីដែលយើងត្រូវមើលគឺត្រូវទទួលស្គាល់នៅលទ្ធផលលទ្ធផលនៃសមត្ថភាពរបស់យើងអញ្ចឹងវាទៀមទាពេលវេលាដុសខាត់ វាទៀមទាពេលវេលាឲ្យក្មេងចំនួនក្រោយមកជំនួសតំណែងបាទប្រសិនបើក្រុមហ្នឹងឬក៏បច្ចុប្បន្ននៃការជ្រើសរើសក្រុមប៉ុណ្ណឹងគឺមិនទាន់មានភាពល្អប្រសើររងចាំក្រោយទៀតបាទបែបហ្នឹងគឺអញ្ចឹងឯងបើគាត់គឺជាការរងចាំបែបអញ្ចឹងបាទបាទអញ្ចឹងសូមបាទចិត្តប្រិយមិត្តទាំងអស់គ្នាបន្តគ្រប់គ្រងជាមួយនឹងជំរឿជាតិកម្ពុជារបស់យើងបន្តទៀតបាទកុំមានបាទខ្ញុំឃើញ បាទនៅក្នុងបណ្ដាញសង្គមបាទជាការបង្ហោះឌឺដងជាមួយនឹងជំរឿជាតិរបស់យើង បាទគុំអីបាទគុំអីបាទគុំប្រើវប្បធម៌ឌឺដងនឹងធ្វើអីបាទយើងគួរតែបាទជាយាមលើកទឹកចិត្តពួកគាត់ឲ្យបានច្រើនបាទអរគុណច្រើន